ឆ្លើធីតាមានកូនហើយចាស់ជាធីតាទេមកអាចារ្យម៉ែណោះនិយាយទៅបងបងតហ្មងពេលដែលកន្លែងតមកតាក់តងទៅថតនឹងបណ្ដាចាំងគឺបងសប្បាយចិត្តណាស់ដែរអូយថាអូយព្រោះបងចង់លេងតាមពីបងខ្វែងដែលបងទៅចូលសម្បត្តិដបងណាហើយមួយទៀតខ្ញុំដឹងថាបងវាប្រពូបណ្ដាចាំងពេលហ្នឹងខ្ញុំចាប់បានអូខេជាមួយ director មកថាអូខេ ជាមួយនឹងក្រុមការងារជាមួយនឹងអូនអីទាំងអស់គ្នាអីអញ្ចឹងណាពេលអូនមកពេលគេលេងchứអូនបាត់ភ័យបាត់អីដែរណាដល់គេលេងអញ្ចឹងណាពេលគាត់ចាប់តាមលេងបាត់ភ័យហើយសប្បាយនេះមិនមានពីណាមកពីធ្វើគឺខ្ញុំយកខ្ញុំអត់នៅលោកនៅបាក់ជួយជីវិតរបស់ខ្ញុំនេះក្រៅពីខាងនេះអូនចាប់ខ្ញុំជំនាញណា